អ្នកខ្លុំមើលថាការអនុវត្តច្បាប់រវាងកម្ពុជាចិននៅចន្លោះប្រហោងដោយអ ுக ្រិតជនមានឥទ្ធិពល កម្ពុជានិងចិនបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់និងការរំពឹងថាតាមរយៈកិច្ចប្រជុំនេះនឹងរួមចំណាយជំរុញទំនាក់ទំនងទ្វេភាគីនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំនិងមានភាពល្អប្រសើរបន្ថែមទៀតអ្នកខ្លុំមើលលើកឡើងថាកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងកម្ពុជានិងចិននៅមានចន្លោះប្រហោងត្បិតអ ுக ្រិតជនជនជាតិចិនមួយចំនួនមាន អធិពលហើយពួកគេនៅតែប្រើប្រាស់ទឹកដីខ្មែរធ្វើអាជីវកម្មជួញដូរមនុស្សនិងបើករោងចក្រផលិតគ្រឿងញៀន។ កម្ពុជានិងចិន បានឯកភាព គ្នាបង្កើតកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់លើក្រមអ ுக ្រិតជនបង្ក្រាបអ ுக ្រិតកម្មគ្រឿងញៀនការជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិតរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃលោកសខេងឲ្យដឹងតាមទំព័រ Facebook នៅថ្ងៃទី30ខែមេសាថាការរួមចំណែកកាន់តែសកម្មក្នុងកិច្ចសហប្រតិបត្តិការ ការអនុវត្តច្បាប់ទ្វេភាគីរវាងចិនកម្ពុជា លើកកម្ពស់ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការយ៉ាងរឹងមាំនិងស៊ីជម្រៅរវាងភាគីទាំងពីរជាមួយ គ្នានេះលោកសខេងឯកភាព លើការបណ្ដុះបណ្ដាលនិងការផ្លាស់ប្ដូរបទពិសោធន៍ជាមួយចិនតាមរយៈវេទិកាអន្តរជាតិនានា រវាង មន្ត្រីនគរបាល កម្ពុជានិងចិន លោកឲ្យដឹងទៀតថាកិច្ចសហប្រតិបត្តិការជាមួយចិនក្នុងការអនុវត្តច្បាប់ មាន សារៈសំខាន់ស្របពេលដែលលោកសខេងអះ អាងថាបទល្មើសជួញដូរមនុស្សជាង90%នៅកម្ពុជា ប្រព្រឹត្តទៅដោយជនបរទេសលោកសុកហេងបានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចនៅប្រទេសចិនកុម្មុយនីសចាប់តាំងពីថ្ងៃទី28ខែមេសាដល់ថ្ងៃទី30ខែមេសាដើម្បីធ្វើជា សហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបនិងវាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ឆ្នាំ2022រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈរបស់ចិនទន្ទឹមគ្នានេះលេខាធិការគណៈកម្មការបកប្រចាំកលវិទ្យាល័យនៃសាកលវិទ្យាល័យសន្តិសុខសាធារណៈប្រជាមានិតចិន អ្នកស្រីស៊ីងបានលើកឡើងក្នុងជំនួប ទ្វេភាគីជាមួយលោកសខេងថាទំនាក់ទំនងកម្ពុជាចិនគឺជាទំនាក់ទំនងគំរូលើឆាកអន្តរជាតិអ្នកស្រីបញ្ជាក់ថាកម្ពុជានិងចិនបានបង្កើតកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបអំពើឧក្រិដ្ឋកម្មអំពើឧក្រិដ្ឋការជួញដូរមនុស្សនិងការឆបោកតាមប្រព័ន្ធអនឡាញ ទោះបីជាយ៉ាងណាភាគីកម្ពុជា និងចិនពុំបានលើកឡើងនៅបញ្ហារសើបមួយចំនួនដូចជាអំពើឧក្រិដ្ឋកម្មជួញដូរមនុស្សដែលកំពុងមាននៅកម្ពុជា និងករណីក្រុមឧក្រិដ្ឋជន ចិនមួយចំនួនតែងតែប៉ុនប៉ងយកកម្ពុជាធ្វើជាកន្លែងផលិតគ្រឿងញៀននោះទេ អ្នកវិភាគនយោបាយលោកកឹមសុខមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់លោកសុខេង ទៅប្រទេសចិន គឺស្ថិតក្នុងក្របខ័ណ្ឌការទូតពង្រឹងអំណាចគ្នាទៅវិញទៅមកប៉ុន្តែ ការ អនុវត្តជាក់ស្ដែងលើការអនុវត្តច្បាប់ និងបង្ក្រាប ក្រុមអ ுக ្រិតជនគ្មាន ប្រសិទ្ធភាពឡើយ លោកកឹមសុខអះអាងថាមូលហេតុដែលកម្ពុជា មិនអាចទប់ស្កាត់ និងបង្ក្រាបក្រុមអ ுக ្រិតជន ចិន មួយចំនួន ធ្វើអាជីវកម្មជួញដូរមនុស្សនៅកម្ពុជាដោយសារតែអំពើពុករលួយ និងមានអ្នកមានអំណាច នៅ ពីក្រោយខ្នងលោកកឹមសុខមាន ប្រសាសន៍មាន ប្រសិទ្ធភាពទេលើវិធានការកម្ចាត់ពួកអ ுக ្រិតជនគ្រឿងញៀនជួញដូរមនុស្សលបែងស៊ីសង ជំនួញកខ្វក់ដោយ ដោយសារតែពួកអ ுக ្រិតជនមេឈ្មួញទាំងនោះសតតែ មានខ្នងបង្អែកធំធំជាមួយនឹងអ្នក ដឹកនាំរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីហ៊ុនសែន អ្នកខ្លះជាទីប្រឹក្សារបស់លោកហ៊ុនសែនអ្នកខ្លះសហការីជំនួយ កូនចៅលោកហ៊ុនសែនក្រុមគ្រួសារ ហ៊ុនសែនអុកញ៉ាត្រកូលហ៊ុនសែនជាដើមពាក់ព័ន្ធទៅនឹងរឿងនេះនាយកទទួលបន្ទុកកិច្ចការទូតទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូលោកអ៊ុំសំអាតលើកឡើងថា ការបង្កើតកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសអន្តរជាតិក្នុងការទប់ស្កាត់បទល្មើសអุกក្រិតកម្មគឺមានសារៈសំខាន់លោកបន្តថាត្បិតតែកន្លងមកសមត្ថកិច្ចកម្ពុជា បង្ក្រាបក្រុមអุกក្រិតជន ពាក់ព័ន្ធទៅនឹងអំពើជួញដូរមនុស្សនិងគ្រឿងញ ញៀនជាហូរហែក្តីប៉ុន្តែក្រុមអ ுக ្រិតជននៅតែបន្តធ្វើសកម្មភាពដោយគ្មានការញញើតច្បាប់កម្ពុជានៅឡើយលោកអ៊ុំសំអាតមានប្រសាសន៍មេធំធំនៃអ ுக ្រិតជនធំដូចជា មានបណ្ដាញចាក់ស្រេះក្នុងតំបន់និងពិភពលោកដែលទាមទារឲ្យកម្ពុជាមានការបដិញ្ញា និងតាំងចិត្តខ្ពស់ក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹងអន្តរជាតិ បណ្ដាប្រទេសជិតខាងដើម្បីធ្វើការចាប់ នៅអ ுக ្រិតជន ពាក់ព័ន្ធហើយត្រូវតែលុបបំបាត់នៅអំពើពុករលួយ គ្រប់ទម្រង់រូបភាព ដែលពាក់ព័ន្ធជាមួយនឹងការជួញដូរមនុស្សណាក៏ដោយទោះបីជាមន្ត្រី ឬអ្នកណាក៏ដោយ ដែល ពាក់ព័ន្ធនឹងអំពើពុករលួយ ត្រូវតែ អនុវត្តតាមផ្លូវច្បាប់អ្នកខ្លុំមើលរុកនេះព្រួយបារម្ភថាកម្ពុជានឹងអាចផ្លាយជាជំរកសម្រាប់ក្រុម អ ுக ្រិតជនគណៈបដល្មើសជួញដូរមនុស្សនិងការជួញដូរមនុស្សគ្រឿងញៀនកំពុងតែคล้ายទៅជាជំងឺរ៉ាំរ៉ៃនៅក្នុងសង្គមខ្មែររបាយការណ៍របស់ក្រសួងមហាផ្ទៃបង្ហាញថាគិតចាប់ពីថ្ងៃទី18ខែសីហាដល់ថ្ងៃទី31ខែធ្នូឆ្នាំ2022សមត្ថកិច្ចទទួលបានបណ្ដឹងពីជនរងគ្រោះជិត700ករណី ពីជនបរទេសជិត1700ជនរងគ្រោះទាំងនោះរួមមាន ចិនជប៉ុនថៃនេប៉ាល់បង់ក្លាដេសប៉ាគីស្ថានម៉ាឡេស៊ីមីយ៉ាន់ម៉ាវៀតណាមឥណ្ឌូនេស៊ីនិងអាមេរិកដែលពួកគេស្នើឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ សង្គ្រោះពួកគេ ពីឃុំឃាំងស្ថិតនៅទីតាំងផ្សេងផ្សេងគ្នាក្នុងនោះរួមមានរាជធានីភ្នំពេញខេត្តព្រះសីហនុខេត្តកណ្ដាលនិងខេត្តមួយចំនួនផ្សេងទៀត ក្រសួងមហាផ្ទៃបានអំពាវនាវដល់ស្ថាប័ននិងតំណាង បរទេសនានាប្រចាំកម្ពុជានិងពាក់ព័ន្ធនិងអាជ្ញាធរដែលមានសមត្ថកិច្ចនៃបណ្ដាញប្រទេសពាក់ព័ន្ធសហការផ្ដល់ព័ត៌មានពាក់ព័ន្ធអំពីការជួញដូរមនុស្សនិងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតជូនសមត្ថកិច្ចកម្ពុជាដើម្បីបង្ក្រាបទប់ស្កាត់ធ្វើឲ្យទាន់ពេលវេលាឲ្យមានប្រសិទ្ធភាព។ ប្រិមត្តអ្នកស្ដាប់ជាទីមេត្រីតើវៀតណាមគួររំលឹកគុណកម្ពុជាទេចំពោះការរួបរวมជាតិនៅថ្ងៃទី30ខែមេសា វៀតណាមឆ្លងកាត់សង្គ្រាមផ្ទៃក្នុងរយៈពេល20ឆ្នាំ គឺចាប់ពីឆ្នាំ1955ដល់ឆ្នាំ1975សង្គ្រាមនេះបានបញ្ចប់ជាផ្លូវការនៅថ្ងៃទី30ខែមេសាឆ្នាំ1975ដោយមានការលះបង់ជាច្រើនពីភាគីកម្ពុជា តាមរយៈការផ្ដល់ដីធ្វើជាផ្លូវដឹកជញ្ជូនកងទ័ពស្បៀងនិងសភាវុធផ្សេងៗ ករណីនេះបានបណ្ដាលឲ្យកម្ពុជាបាត់បង់ទឹកដីពលរដ្ឋស្លាប់រាប់សែននាក់ហើយធ្លាប់ហើយធ្លាក់ចូលក្នុងវិបត្តិនយោបាយឈានដល់សង្គ្រាមផ្ទៃក្នុងតើវៀតណាមគួរសង់ស្ទូបនិងធ្វើពិធីរំលឹកគុណកម្ពុជាដែរឬទេ វៀតណាមខាងជើងជារដ្ឋនិយមកុម្មុយនីសបានធ្វើសង្គ្រាមឈ្នះវៀតណាមខាងត្បូងជារដ្ឋនិយមលោកសេរីកាលពីថ្ងៃទី30ខែមេសាឆ្នាំ1975ហើយបានបង្កើតជាវៀតណាមតែមួយឬហៅថាជាថ្ងៃបង្រួបបង្រួមជាតិរយៈពេល20ឆ្នាំនៃសង្គ្រាមនេះវៀតណាមខាងជើង បានសុំជំនួយពីកម្ពុជាជាច្រើនដូចជា ដូចជាសុំទឹកដីកម្ពុជា6ខេត្តបង្កើតជាផ្លូវយុទ្ធសាស្ត្រសង្គ្រាម និងផ្លូវលំហូជីមិញខេត្តទាំង6នោះរួមមានខេត្តមណ្ឌលគិរីស្ទឹងត្រែងក្រចេះកំពង់ចាមព្រៃវែងនិងខេត្តស្វាយរៀងក្រៅពីផ្លូវលំហូជីមិញ វៀតណាមខាងជើង ស្នើសុំប្រើកំពង់ផែខេត្តប្រសិទ្ធនុដើម្បីដឹកជញ្ជូនជំនួយហើយបានប្រើប្រាស់ដី កម្ពុជាជាច្រើនកន្លែង សម្រាប់ធ្វើជាមូលដ្ឋានទ័ពផងដែរ កម្ពុជាក្រោមការដឹកនាំរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុកាលនោះបានប្រកាសជារដ្ឋឯករាជ្យអព្យាក្រឹតមិនចូលរួមបកសម្ព័ន្ធក៏ប៉ុន្តែការពិតជាក់ស្ដែងរដ្ឋាភិបាលរបស់សម្ដេចនរោត្តមសីហនុពេលនោះបានលួចអនុញ្ញាតឲ្យកងទ័ពវៀតណាមខាងជើងប្រើប្រាស់ទឹកដីខ្លួនដើម្បីធ្វើជាឈ្នន់អាចវាយប្រហារកងទ័ពវៀតណាមខាងត្បូង សៀវភៅប្រវត្តិសាស្ត្រកម្ពុជាក្នុងសង្គ្រាមវៀតណាមកត់ត្រាថា ផលប៉ះពាល់ពីការផ្ដាល់ទឹកដីឲ្យវៀតណាមបានធ្វើឲ្យកម្ពុជារងគ្រោះដោយអាមេរិកជួយវៀតណាមខាងត្បូងទម្លាក់គ្រាប់លើកងទ័ពវៀតណាមខាងជើងលើទឹកដីកម្ពុជាសរុបចំនួន50000តោនបណ្ដាលឲ្យពលរដ្ឋកម្ពុជាស្លាប់ចន្លោះពី100,000ទៅ150,000នាក់លើសពីនេះ ការនេះធ្វើឲ្យអ្នកនយោបាយខ្មែរដែលប្រឆាំងការឲ្យទឹកដីសម្រាប់វៀតណាមធ្វើសង្គ្រាមនេះធ្វើឲ្យសកម្មភាពប្រឆាំងរដ្ឋាភិបាលដឹកនាំដោយសម្ដេចនរោត្តមសីហនុរហូតបែកបាក់ផ្ទៃក្នុងប្រទេស ជាតិចុះខ្សោយឈានទៅដល់ការធ្វើរដ្ឋប្រហារនៅឆ្នាំ1970ហើយកម្ពុជាធ្លាក់ខ្លួនក្នុងសង្គ្រាមស៊ីវិលអស់3ទសវត្សរ៍សម្ដេចនរោត្តមសីហនុជាអ្នកនយោបាយជួយវៀតណាមឲ្យ ឲ្យមានការបង្រួបបង្រួម នេះបានហៅវៀតណាមថាជាក្រពើ ដែលមិនដឹងគុណឬក៏បំភ្លេចកិច្ចសន្យានានាស្នើឲ្យកម្ពុជាជួយសម្រាប់ប្រទេសជិតខាងគ្នានេះរដ្ឋាភិបាលកម្ពុជាដឹកនាំដោយលោកនាយករដ្ឋមន្ត្រីហ៊ុនសែននៅតែបន្តថ្លែងសារដឹងគុណវៀតណាមក្នុងការជួយផ្ដួលរំលំរបបខ្មែរក្រហម បើទោះបីជាអ្នកប្រវត្តិសាស្ត្រចោទថាវៀតណាមបានចូលកម្ពុជាមិនមែនមកជួយទេ គឺមកឈ្លានពាននិង និងត្រួតត្រាកម្ពុជាក៏ដោយហេតុផលនៃការចោទថា គឺដោយសារតែវៀតណាម លើកទ័ពប្រមាណ2សែននាក់ផ្ដួលរំលំ របបខ្មែរក្រហមហើយមិនព្រមទៅវិញ គឺនៅរៀបចំរចនាសម្ព័ន្ធគ្រប់គ្រងនៅ កម្ពុជា រយៈពេលពេញមួយទសវត្សរ៍រហូតដល់មានសម្ពាធពីអន្តរជាតិនៅឆ្នាំ1989ទើបវៀតណាមព្រមដកទ័ពទៅវិញ ការសិក្សាកិច្ចការសង្គមនិងនយោបាយលោកប៉ៅមករាលើកឡើងថា រដ្ឋាភិបាលកម្ពុជាជួយវៀតណាមដោយស្មោះ លោកប៉ៅមករាលើកឡើងថាវៀតណាមគួរតែសាងសង់ជានិមិត្តរូបអ្វីបង្ហាញពីការដឹងគុណកម្ពុជាវិញ សម្រាប់អ្នកផ្សព្វផ្សាយកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស លោកស្រុនស្រួនចាត់ទុកថាក្រុមមេដឹកនាំដែលជួយឲ្យវៀតណាម ខាងជើង វាយឈ្នះវៀតណាម ខាងត្បូងនោះគួរយកទៅកាត់ទោសព្រោះថាអ្នកទាំង នោះបានជួយវៀតណាម មួយ ដំណាក់កាលទៀតក្នុងការគ្រប់គ្រង ទឹកដី កម្ពុជាក្រោម លោកស្រុនស្រួន លើកឡើងថាក្នុងអំឡុងពេលវៀតណាម ទាំងពីរច្បាំងគ្នានោះពួកគេក៏បាន អនុវត្តយុទ្ធសាស្ត្រ បន្តយកទឹកដី កម្ពុជាបច្ចុប្បន្ននិងឡាវសម្រាប់លោកស្រុនស្រួននយោបាយរបស់វៀតណាមបច្ចុប្បន្នមិនដូរទិសដៅក្នុងការយក ទឹកដីកម្ពុជានិងឡាវនោះទេ ទោះជាយ៉ាងណារហូតមកដល់ឆ្នាំ2020នេះវៀតណាមធ្វើពិធីរំលឹកពីការបង្រួបបង្រួមជាតិមិនដែលរំលឹកពីគុណសម្បត្តិកម្ពុជាទេទុយទៅវិញ រដ្ឋាភិបាលកម្ពុជាដឹងគុណដោយគណៈបកប្រជាជនកម្ពុជា ក្រៅពីការសាងសង់ស្ទូបគ្រប់រាជធានីខេត្តហើយនោះ ក៏មានការកំណត់ថ្ងៃទី7មករាជាថ្ងៃបុណ្យជាតិហើយបានថ្លែងសារអគុណវៀតណាមជារៀងរាល់ឆ្នាំ។ ប្រពន្ធអនុប្រធានគណៈបកភ្លើងទៀនលោកថាច់ស៊ីថាលើកឡើងថា រដ្ឋាភិបាលមានចេតនាបំបិតសិទ្ធិនយោបាយប្តីរបស់លោកស្រីបន្តទៀតតាមរយៈការបង្កើតបទចោតប្រកាន់ថ្មី ទៅលើប្តីរបស់ លោកស្រី មន្ត្រីអង្គការសង្គមស៊ីវិលយល់ឃើញថា រដ្ឋាភិបាលគួរផ្ដល់សេរីភាព ដល់លោកថាច់សេថា ជាជាងការបង្កើតបទល្មើសប្រកាន់ថ្មីដើម្បីបើកលំហសេរីភាព នយោបាយនៅមុនការបោះឆ្នោតចូល មកដល់ប្រពន្ធអនុប្រធានគណៈបកភ្លើងទៀនលោកថាច់ស៊ីថា គឺ អ្នកស្រីថាច់សុបូរ៉ានី លើកឡើងថា ប្តីរបស់អ្នកស្រី មិនបានប្រព្រឹត្តកំហុសដោយការចោទប្រកាន់របស់សាលាដំបងរាជធានីភ្នំពេញ នោះឡើយលោកស្រី ចាត់ទុកការចោទប្រកាន់ប្តីរបស់លោកស្រីពីបទញុះញង់ដោយគ្មានភ័ស្តុតាងនេះគឺជាចេតនារបស់រដ្ឋាភិបាលចង់បិទសិទ្ធិនយោបាយទៅលើប្តីរបស់លោកស្រី ថ្លែងដោយទឹកមុខក្រៀមក្រំនិងមានកូនតូចតូច6នាក់ក្នុងបន្ទុកផងនោះ អ្នកស្រីថាច់សុបូរ៉ានី បន្ថែមថា ការជួបឃុំរបស់ប្តីលោកស្រីមិនត្រឹមតែធ្វើឲ្យគ្រួសារមានជីវភាពកាន់តែលំបាកនោះទេក៏ធ្វើឲ្យប៉ះទង្គិចដល់ផ្លូវចិត្តរបស់កូនកូនផងដែរលោកស្រីបន្ថែមថាប្តីរបស់លោកស្រី មិនបានញុះញង់បង្កឲ្យមានអសន្តិសុខដោយការចោទប្រកាន់របស់សាលាដំបងរាជធានីភ្នំពេញចោទប្រកាន់នោះឡើយ លោកស្រីថាច់សុបូរ៉ានីបន្តថាបទចោទប្រកាន់ថ្មីទៅលើប្តីរបស់លោកស្រីគឺជាការចោទប្រកាន់បន្ថែមពីភាពអយុត្តិធម៌ថ្មីមួយទៀតលើបទចោទចាស់ដែលប្តីរបស់លោកស្រីកំពុងជាប់ឃុំក្នុងពន្ធនាគារយ៉ាងអយុត្តិធម៌ទៅហើយ លោកស្រីថាច់សុបូរនីមានប្រសាសន៍ដោយសារតែបេះដូងគាត់ធ្វើទុកដល់ពេលអញ្ចឹង គេមិនប្រមិចក៏គេយកគាត់មកម៉ោង2នឹងមកដល់តុលាការ ហើយឲ្យផ្ដិតមេដៃផ្ដិតអីនឹងដល់ពេលអញ្ចឹងឲ្យគាត់ទៅព្រៃសវិញហើយពេលអញ្ចឹងអារឿងការភ័យខ្លាចនឹងធ្វើអីមិនចេញ សាលាដំបងរាជធានីភ្នំពេញបានចោទប្រកាន់បទល្មើសថ្មីមួយទៀតទៅលើលោកថៃសេដ្ឋាគឺបទញុះញង់ជំវិញការបំពេញទស្សនកិច្ចរបស់លោកនៅប្រទេសជប៉ុនកាលពីចុងឆ្នាំ2022ជាមួយគ្នានេះសាលាដំបងរាជធានីភ្នំពេញក៏បានសម្រេចឃុំខ្លួនលោកថាច់ស៊ីថាបន្ថែមពីបទចាស់ដែលបានចោទប្រកាន់លើលោកពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបានឬចេញសែកអត់លុយអ្នកសារព័ត៌មានមិនទាន់អាចតាក់ទងអ្នកនាំពាក្យសាលាដំបងរាជធានីភ្នំពេញលោកអ៊ីរិនដើម្បីបកស្រាយជុំវិញរឿងនេះបាននៅឡើយទេ នៅថ្ងៃទី29ខែមេសា ប៉ុន្តែអ្នកនំពាកគណៈបកកាន់អំណាចលោកសុកអេសាន លើកឡើងថា ការចោទប្រកាន់ទៅលើលោកថាច់សេថា ពីបទញុះញង់គឺជាការអនុវត្តច្បាប់ មិនមែនជាការរឹតបន្តឹងសេរីភាពនយោបាយនោះឡើយលោកសុកអេសានមានប្រសាសន៍កុំបន្ទោសតុលាការ ប្រសិនណាបើគាត់អត់មាន សកម្មភាព ជាប់ជាប់គ្នាក្នុងការប្រឆាំងញុះញង់រដ្ឋាភិបាលទេវាអត់មានការចោតប្រកាន់ជាថ្មីទេ លោកថាច់សេដ្ឋាជាអ្នកនយោបាយមានកំណើតខ្មែរក្រោមដ៏លេចធ្លោម្នាក់ក្នុងចំណោមក្បាលម៉ាស៊ីនគណៈបកភ្លើងទៀន4រូបដែលកំពុងជាប់ឃុំនៅក្នុងពន្ធនាគារក្នុងនោះរួមមានប្រធានគណៈកម្មការប្រតិបត្តិគណៈបកភ្លើងទៀនខេត្តកំពង់ចាមលោកតូចថ្លឹង ប្រធានចលនាយុវជនគណៈបកភ្លើងទៀនលោក ខឿនវីរៈព្រមទាំងអនុប្រធានចលនាស្ត្រីអ្នកស្រីនូសុធារីគិតមកដល់ថ្ងៃសៅរ៍ទី29លោកថាច់សេដ្ឋាបានជាប់ឃុំនៅពន្ធនាគារព្រៃសរម៉ូ1អស់រយៈពេលជាង100ថ្ងៃ មកហើយបើទោះបីជាលោកថាច់សេដ្ឋាកំពុងមានជំងឺប្រចាំកាយមួយចំនួនដូចជាជំងឺបេះដូង ជំងឺលើសឈាម និងជំងឺ ទឹកនោមផ្អែមជាដើម និងមានប្រាក់ដំកល់ចំនួន30,000ដុល្លារក្តីប៉ុន្តែ តែតុលាការកំពូលកាលពីថ្ងៃទី28ខែមេសាមិនបានដោះលែងលោកឲ្យមានសេរីភាពឡើងវិញទេជុំវិញរឿងនេះនាយកទទួលបន្ទុកកិច្ចការទូតទៅនៃអង្គការលីកាដូលោកអ៊ុំសំអាតយល់ឃើញថា ការបង្កើតបទចោទថ្មីនៅលើមន្ត្រីជាន់ខ្ពស់គណៈបកភ្លើងទៀនលោកថាច់សេដ្ឋានីបង្ហាញពីការរឹតបន្តឹងលំហប្រជាធិបតេយ្យនៅកម្ពុជាបន្ថែមទៀតខណៈរដ្ឋាភិបាលកម្ពុជាកំពុងរងការរិះគន់ពីការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរនៅលើឆាកអន្តរជាតិស្រាប់លោកបន្តថាដើម្បីធានាឲ្យមានការបោះឆ្នោតដោយសេរីត្រឹមត្រូវនិងយុត្តិធម៌រដ្ឋាភិបាលគួរលើកលែងទោសការចោទប្រកាន់លើសកម្មជននយោ យោបាយនិងដោះលែងពួកគេឲ្យមានសេរីភាពជាជាងបន្តការយាយីទៅលើសកម្មជននយោបាយបន្ថែមទៀតលោកអ៊ុំសំអាត មានប្រសាសន៍ខ្ញុំគិតថាអ្នកនយោបាយទាំងអស់គួរតែពិនិត្យហើយពិចារណាថា យើងគួររកមធ្យោបាយណាមួយដើម្បីឲ្យមានបរិយាកាសល្អហើយងាកមករកការ ប្រកួតប្រជែងគ្នាតាមបែបប្រជាធិបតេយ្យការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ ដោយយុត្តិធម៌វិញជារឿងល្អដើម្បីឲ្យសហគមន៍អន្តរជាតិនឹងគេទទួលស្គាល់ហើយមានបរិយាកាសល្អឆ្ពោះទៅរកការបោះឆ្នោតនោះ អ្នកវិភាគនយោបាយធ្លាប់លើកឡើងថាដើម្បីមានភាពងាយស្រួលក្នុងការផ្ទេរអំណាចពីឪពុកទៅកូន រដ្ឋាភិបាលលោកហ៊ុនសែននៅតែបន្តប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីគំរាមកំហែងចាប់អ្នកនយោបាយដែលមាននិន្នាការផ្ទុយ ពីរដ្ឋាភិបាលដាក់ពន្ធនាគារតាមទំនឹងចិត្តដោយមិនខ្លាចរអាកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ពីសហគមន៍អឺរ៉ុបនិង GSP ពីសហរដ្ឋអាមេរិកនោះឡើយសូមប្រិមត្តអ្នកស្ដាប់ជួយចុច Subscribe និងរូបកណ្ដឹង ដើម្បីទទួលបានព័ត៌មានថ្មីៗ